វៀតណាមប្រកាសដំឡើងថ្លៃអគិសនីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមកំពុងពិចារណាដំឡើងថ្លៃអគ្គិសនីបន្ទាប់ពីក្រុមហ៊ុនរដ្ឋវៀតណាម Electric City EVN បានរាយការណ៍អំពីការខាត់បង់យ៉ាងធំសម្រាប់ឆ្នាំមុន អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោកដូថាងហៃបានប្រាប់ VN Express នាពេលថ្មីថ្មីនេះថា អត្រា និងពេលវេលានៃការដំឡើងថ្លៃនេះនឹងត្រូវពិចារណាយ៉ាងប្រុងប្រយ័ត្នដើម្បី ដើម្បីការពារផលប្រយោជន៍របស់ AVN ការពារសាធារណជន និងអាជីវកម្មព្រមទាំងគ្រប់គ្រងអតិផរណាក្រសួងបាននិយាយកាលពីសប្តាហ៍មុនថាការចំណាយកាលឆ្នាំមុនរបស់ AVN បានកើនឡើង9.27%ហើយវាបណ្ដាលឲ្យមានការខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន36.29ពាន់ពាន់លានដុងស្មើនឹង1.55 1000លានដុល្លារអាមេរិកចំពោះបញ្ហានេះអគ្គនាយករង EVN លោក Nguyen Sang Nam បានលើកឡើងថាការខាត់បងដ៏ធំ ធ្វើឲ្យក្រុមហ៊ុនស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាកដូច្នេះហើយ ក្រុមហ៊ុន បានស្វែងរកការដំឡើងពន្ធនៅឆ្នាំនេះយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងហិរញ្ញវត្ថុប្រសិនបើពន្ធលើធម្មពលកើនឡើង5%នៅ ឆ្នាំនេះ នោះសន្ទុះតម្លៃអ្នកប្រើប្រាស់នឹងកើ កើនឡើង3.9%គួរបញ្ជាក់ថាគិតត្រឹមខែកុម្ភៈឆ្នាំ2023តម្លៃអគិសនីនៅវៀតណាមគឺ1826ដុងក្នុង1គីឡូវ៉ាត់ម៉ោង315រៀលក្នុង1គីឡូវ៉ាត់ម៉ោង RA7 ស្ដែងចេញ នៅភាពទាន់សម័យ